រដ្ឋបាលរាជធានីភ្នំពេញហាមដាច់ខាតការលេងបាញ់ទឹកជះទឹកគប់ស្បោងទឹកប៉ាតម្សៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ នៅថ្ងៃទី5ខែមេសា ឆ្នាំ2023យោងតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការរក្សាសន្តិសុខសុវត្ថិភាពស្នាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដើម្បីរក្សាបាននៅសន្តិសុខសុវត្ថិភាពស្នាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញក៏ដូចជារក្សាបាននៅ ប្រពៃណីជាតិនិងសេចក្តីថ្លៃថ្នូរដល់ភោគផល ផងរបស់ជាតិយើង រដ្ឋបាល រាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសក្មួយៗជាយុវជនយុវនារីសិស្សនិស្សិតនិងកម្មករកម្មការិនី ទាំងអស់ដូចខាងក្រោមមួយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗពីរចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ននិងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀនធូបភ្លើងចង្ក្រានចរន្តអគ្គិសនីដើម្បីរ រក្សាបាននៅទ្រព្យសម្បត្តិអាយុជីវិតបន្តខ្លួននិងដល់អ្នកដទៃ3ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទនិងជៀសវាងដាច់ខាតការលេងបាញ់ទឹកជះទឹកគប់ស្បោងទឹកលាបធ្យូងប៉ានម្សៅផ្ទះឬគប់ដោយដៃឬវាយដោយរំពាត់ដល់អ្នកដំណើរឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមដងផ្លូវដែលអាចនាំឲ្យគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួននិងអ្នកដំណើរព្រមទាំងហាមដាច់ ខាតការលេងលបែងស៊ីសងអុចផៅនិងគ្រឿងផ្ទុះគ្រប់ប្រភេទដើម្បីរក្សានៅ តម្លៃថ្លៃថ្នូរស័កសមជាកុលបុត្រកុលធីតាខ្មែរ4ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យជាវិងការឆ្លងជំងឺរាតត្បាតផ្សេងៗរដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជាជាក់ថា បងប្អូនប្រជាពលរដ្ឋក្មួយៗជាយុវជនយុវនារីសិស្សនិស្សិតនិងកម្មករកម្មការីទាំងអស់ចូលរួមអនុវត្តខ្លឹមសារខាងលើ ទទួលបានការជូនដំណឹងនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្តនិងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណីសេចក្តីថ្លៃថ្នូររបស់ជាតិក៏ដូចជាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសម្រាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ RA7 ស្ដែងចេញនៅភាពទាន់សម័យ